ត់មែនពូជអ្នកមានទេអញ្ចឹងបច្ច័យ4គ្មានអ្វីដតីក្រៅពីសម្ភារៈប្រើប្រាស់ក្នុងជីវិតជាប្រកដីរបស់ញាតិញោមទេក៏ដូចជារបស់ ប្រសងគ្រប់ព្រះអង្គសពសត្វទាំងអស់ហ្នឹងប្រើប្រាស់ណាទោះបីរបស់ហ្នឹងល្អក្តីមិនល្អក្តីប្រណិតក្តីមិនល្អមិនប្រណិតក្តីឆ្ងាញ់ក្តីមិនឆ្ងាញ់ក្តីទៅតាមឋានៈទូនីតិបុណ្យកុសលដែលខ្លួនឯងប្រើប្រាស់ហ្នឹងប៉ុន្តែត្រូវអាស្រ័យបច្ច័យ4ណាដូចសពថ្ងៃអញ្ចឹង ជីវិតត្រូវការអីចៃវរៈបច្ច័យព្រះសង្ឃបានដល់សបងស្បៃត្រៃជីវរញាតញោមបានដល់សម្លៀកបំពាក់ខោអាវសៅស្បៃប៉ុណ្ណាទៅតាមបុណ្យទៀតបាទអ្នកខ្លះធ្វើបុណ្យមករបស់ល្អប្រើប្រាស់របស់ល្អញាតញោមប្រើប្រាស់ចូលចិត្តរបស់ល្អល្អបណ្ណិតបណ្ណិតដល់ពេលអត់បានសន្សំពូជល្អហ្នឹង ប្រើប្រាស់របស់អត់សូវល្អដែរមានក៏ដោយក៏ប៉ុន្តែអត់ចង់ប្រើប្រាស់របស់ល្អប្រើអត់កើតចិត្តនឹងវាអត់ចង់ប្រើជឿចឹងឯងញោមបើមាន មាន ជាងញាតញោមខ្លះទៀតនោះរាប់ប៉ុន្តែឲ្យប្រើល្អដូចគេនឹងគឺអត់ទេ មាសពេជ្រពីទូសូរកានពេញតទូប៉ុន្តែអត់នេះអត់ចង់ប្រើប៉ុណ្ណា បើញាតិញោមប៉ុណ្ណឹងស្រុកខ្មែរយើងពាក់របស់របរមាសពេជ្រប៉ុណ្ណឹងឯងបើស្រុកឥណ្ឌាហ្នឹងពាក់តាំងពីច្រមុះហ៎បើហើយអាច្រមុះមិនគ្រប់ហើយពាក់លើក្បាលបតោមកចំចើមទៀតមែនទេទៅឃើញមើលតែរឿងក៏ដឹងណាញាតិញោមឥណ្ឌាហ្នឹងចូលចិត្តណាហ្នឹងហើយលោកយាយវិសាខាមិនមែនដូចញោម ត្រឹមតែមាសពេជ្រប៉ុណ្ណឹងឯងគ្រាន់តែអាវនោះគឺថាប្រមាណកោតនោះពាក់ញាតញោមកម្លាំងធម្មតាហ្នឹងដាក់ទៅទួនខ្លួនបដ ாய் លោកយាយវិសាខានោះមុននឹងការហ្នឹងគឺថាម្ដាយឪពុកក្មេកបើណាម្ដាយឪពុកក្មេកហ្នឹងគឺថាធ្វើអាវអាវហ្នឹងគឺថាដេដោយពេជ្រមាសដាក់យកទៅអីយកទៅជាចំនួនជូនដល់ 27កូនប្រសានោះតែមិនមិន27កោតនឹងច្រើនមែនតែនណាញាតិញោមហើយបើស្ត្រីធម្មតាទេអត់មានកម្លាំងនឹងពាក់អាវនឹងបានទេញោមហើយភិក្ខុសង្ឃទាំងឡាយលោកសួរព្រះអង្គថាព្រះអង្គចុះលោកយាយវិសាខានាងវិសាខានឹងមិនក៏គ្រាន់តែការក៏គេយកអាវល្អទៅ ជាចំនួនដែរនាង បានធ្វើបន់អីដែរ នឹងព្រះអង្គសម្ដែងថាអតីតជាតិរបស់នាងវិសាខាមិនមែនជារឿងធម្មតាទេ លោកយាយវិសាខានឹងបានធ្វើបុណ្យកឋិនណាញោមហើយមិនមែនត្រឹមតែបុណ្យកឋិនហ្នឹងឯណាមកប្រមាណផែនដីមុននោះធ្វើបុណ្យ7យប់7ថ្ងៃញាតិញោមធ្លាប់ធ្វើបុណ្យ7យប់7ថ្ងៃនៅនៅឯតែមិនធ្វើបានមួយយប់មួយថ្ងៃឯងព្រះលោកយាយវិសាខាធ្វើបុណ្យ7យប់7ថ្ងៃមួនព្រះសម្មាសម្ពុទ្ធជាប្រធាននិងភិក្ខុសង្ឃមកប្រគេនចង្ហាន់ណាញោម បើគេចង្ហាន់ហើយនាងប្រាថ្នាហ្មងបងពិតព្រះអង្គដោយចម្រើនដោយអំណាចផលទានដែលខ្ញុំបានធ្វើជាមួយនឹងព្រះអង្គនឹងភិក្ខុសង្ឃខ្ញុំ កណាមិនប្រាថ្នាដតីទេខ្ញុំបណ្ណាប្រាថ្នាឲ្យបានរួចចាក់ទុកឲ្យខ្ញុំ កណាប្រាថ្នាឲ្យបានជាអេតតកៈលើស្ត្រីទាំងឡាយដែលអ្នកធ្វើទានជាមួយព្រះ សម្មាសម្ពុទ្ធជាអេតតកៈណាញោមប្រាថ្នាតំណែងនឹងញាតិញោមមើលព្រះអង្គពិចារណាមើលថាតើមួយសែនផែនដីទៀតនាងបានសម្រេចទេ ប៉ុន្តែមិនបានសម្រេចឥឡូវទេនាងត្រូវធ្វើបុណ្យបន្ថែមទៀតធ្វើបុណ្យមួយសែនផែនដីទៀតញោមធ្វើបុណ្យ7យប់7ថ្ងៃជាមួយនឹងព្រះពុទ្ធហើយមានភិក្ខុសង្ឃប្រមាណម៉ឺនអង្គហើយមិនទាន់គ្រប់ទេនាងត្រូវធ្វើបុណ្យនាងត្រូវធ្វើបុណ្យមួយសែនផែនដីទៀតយូរទេយូរណាស់ញាតិញោមអញ្ចឹងញាតិញោមធ្វើបន់បានប្រហែលសែនផែនដីអីបើមិនដឹងជាប្រហែលសែនផែនដីទេបើគ្រប់នេះមិនបានជួបព្រះ សម្រាប់ធัวអស់ហើយញោមណាប៉ុន្តែឥឡូវអត់ទាន់គ្រប់ទេត្រូវធ្វើបន្តទៅទៀត អញ្ចឹងទោះបីមិនទាន់គ្រប់យ៉ាងណាក៏ដោយកំពុងតែសន្សំនិស័យពូជអ្នកមានហ្នឹងបើតំណែងលោកយាយវិសាខាអេតតកៈការបំពេញទៀនញាតញោមបានតំណែងជាឯកឧត្តមជាលោកជំទាវជាអុកញ៉ាមិនចេះតែបានទេណាញោម បើចេះតែបានហ្នឹងណាក៏គេចង់បានដែរញោមអត់បាទអាត្មាប្រគុណម្ចាស់នោះថាលោកចង់បានដែរនេះជាឯកឧត្តមអីមិនមកចេះតែបានណាប៉ុនខុសគ្នាណាលោកគឺប៉ុនផ្សេងទៅញាតញោមញាតញោមបានតំណែងពួងពោះណាបើគ្មានប៉ុនពីពុបពេចកតបញ្ញតាភាពនៃបុគ្គលអ្នកធ្វើប៉ុនហើយទេញាតញោមមិនអាចបានតំណែងជាអុកញ៉ាជាលោកជំទាវជាឯកឧត្តមអីទេ គឺมันបានទេញាតិញោមជឿចឹងហ៎ព្រោះគឺมันបានតែហ្មងតតែមានហេតុពីអតីតគ្រប់គ្រាន់ធ្វើឲ្យហេតុបច្ចុប្បន្នហ្នឹងសំប្រកបជួបប្រទះដោយហាក់ដោយដោយបច្ច័យណានេះមួយជួបទាំងទៅ រស៊ីមានបានហើយត្រូវបានតំណែងអញ្ចឹងប៉ុន្តែត្រូវបានតំណែងអញ្ចឹងដោយលោកយាយវិសាខាអញ្ចឹងលោកលោកយាយវិសាខា តាំងពីពេលនឹងមកគ្រប់គ្រប់ជាតិគាត់ធ្វើបន់រហូតមិនដែលទេឲ្យតែគាត់បានមកកើតជាមនុស្ស ផុតពីមនុស្សគាត់ទៅកើតជាទេវតាផុតពីទេវតាមកគាត់មកកើតដែរជួនកាលពេលខ្លះគាត់កើតនៅក្នុងតកូលពរាជាអញ្ចឹងទៅ បងប្អូនគាត់ស្រីស្រីដល់7នាក់នោះញោមញាតិញោមបងប្អូនប៉ុន្មាននាក់7ដែរប៉ុណ្ណាសិតស្រីញាតិញោមសតតែស្រីស្រី7នាក់បើហើយបើសិនតែកើតក្នុងតកូលអ្នកក្រអីតែស្រី7នាក់គេភ័យញោមហ្នឹងភ័យយ៉ាងម៉េចថាគ្មានគ្មានណាគេតដឹងក្រពេកម៉ែឪក្រពេក ប៉ុន្តែសម័យឥឡូវលេងលេងដូចអញ្ចឹងណាបើមករោងចាក់ទៅស្គាល់គ្នានេះនោះនេះនោះមានអីណាខេតនេះខេតនោះអញ្ចឹងទៅច្បោកច្បល់គ្នាពេញហ្នឹងលេងប្រកាន់ពូជពួងវងតកូលមិនអញ្ចឹងញោមណាបងកាមមិនទាន់មានរោងចាក់ហ្នឹងឲ្យដល់ណាកូនស្រីច្រើនទេឲ្យខ្លួនក្រហ្នឹងអូអេច្រើនណាញោមណាបើឥឡូវលេងអេឲ្យបើអ្នកណាមានកូនស្រីទៅជាសំណាងវិញណាញោមណាសំណាងអាម៉េចសំណាងកូនស្រីហ្នឹងច្រើនតែដឹងគុណម៉ែឪ កូនស្រីនឹងច្រើនតែដឹងទុកទៅរៈម៉ែឪជាងកូនប្រុសជឿអញ្ចឹងឯងញោមកូនប្រុសក៏ដឹងដែរប៉ុន្តែ100នាក់បានតែ3 4នាក់ទេដែលដឹងទុកទៅរៈម៉ែឪបើសិនតែកូនស្រីនឹងគឺ100នាក់ចិត្តតែ90នាក់បាត់ទៅហើយដែលដឹងទុកធរៈថាម៉ែឪត្រូវត្រូវការអីត្រូវធ្វើអីត្រូវធ្វើអីហ្នឹងគឺថាអ្នក ដែលមានកូនស្រីច្រើនហ្នឹងសំណាងបើថានេះហ្នឹងជូនលុយបានលុយចាយច្រើនណា ណាកូនស្រីហ្នឹងប្រកែជូនលុយម៉ែឪប្រកែជូនរបស់របរម៉ែឪណាប៉ុណ្ណាជឿទេញោមបើញាតិញោមគឺអញ្ចឹងតែម្ដងអាហ្នឹងវាជាចិត្តធម្មជាតិដុសក្នុងចិត្តកូន ស្រីអញ្ចឹងណាចេះបរិបណៈគឺថាដឹងទុកតរៈណាប៉ុន្តែមិនមែនបង្អាប់កូនប្រុសទេកូនប្រុសក៏មានដែរប៉ុន្តែគាត់ដូចថា គាត់ចិត្តវាជាមនុស្សប្រុសណាញញុំមិនសូវសាមញ៉ាំអីច្រើនអញ្ចឹងណាបើអញ្ចេះចក់អីច្រើនដល់អញ្ចឹងគាត់ដល់អញ្ចឹងម៉ែឪជួនកាលបានថាជាបង្គោលគ្រួសារបើអញ្ចឹងគឺថាញាតញោមជាពុទ្ធបរិស័ទប៉ុណ្ណាលោកយាយវិសាខា អត្តភាពមួយកើតជាកូនស្ដេចបងប្អូនស្រី7នាក់បានធ្វើទៀន បើបានធ្វើទៀនលោកយាយពិសាខាធ្វើទៀនជាមួយនឹងបងប្អូនទាំង7នាក់ហ្នឹងបើឪពុកជាជាស្ដេចញាតិញោមឪពុកហ្នឹងក៏ជ្រះថ្លាក្នុងព្រះពុទ្ធសាសនាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាទៀតដឹកនាំជំរុញកូនចៅហ្នឹងឲ្យកាន់តែធ្វើទៀនបន្តទៅទៀតឃើញទេណែដល់អញ្ចឹងលោកយាយហ្នឹងគឺមានកើតមកជាមនុស្សជាសេដ្ឋីគ្រប់តែជាតិហ្នឹងញាតិញោមឃើញទេជាសេដ្ឋីគ្រប់ជាតិជាសេដ្ឋីជាតិហ្នឹងហើយជាតិក្រោយជាជាអ្នកមានទៀតព្រោះអីពីព្រោះ បានធ្វើអីបានតែមានគ្រប់គ្រប់ជាតិប្រគុណម្ចាស់កណាសន្សំពូជអីបានតែមានគ្រប់គ្រប់ជាតិដល់ពេលអពុទ្ធកសេដ្ឋីមាន7ជាតិញាតិញោមបានកើតជាសេដ្ឋីដែរត្រឹមតែ7ជាតិផុតពី7ជាតិនៅក្នុងនរកសពថ្ងៃអានឹងមកពីហេតុអីបានអ្នកខ្លះកើតមកជាមនុស្សហើយផ្លាប់ពីមនុស្សទៅមានគ្រប់គ្រប់ជាតិ